ប្រិមិត្តជាទីមេត្រី ស្ងាត់ស្ងាត់មិនឃើញតន់ចាប់បានអតីតស្វាមីជនរងគ្រោះអ្នកស្រីចុងកិច្ចដែលគេសម្លាប់សម្រាប់បង្ហាញមុខជនសង្ស័យហើយស្នើមហាជនបើឃើញសូមតាក់ទងមកគាត់ផងគណៈកម្លាំងសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវជិត1ខែតែពុំទទួលបានដំរុយណាមួយពីជនសង្ស័យស្រាប់តែនៅល្ងាចថ្ងៃទី30ខែមករាឆ្នាំ2023អតីតស្វាមីជនរងគ្រោះគឺ ឧត្តមសេនីយ៍ត្រីច័ន្ទសួរដែលជាអនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសលបែងពាណិជ្ជកម្មបានសម្រេចបង្ហាញមុខជនសង្ស័យជាសាធារណៈថែមទាំងអំពាវនាវឲ្យសប្បុរសជនផ្ដល់ព័ត៌មានមកកាន់លោកបើជួបជន សង្ស័យរូបនេះនៅទីណាលោកបានសរសេរអំពាវនាវដោយភ្ជាប់ជាមួយរូបថត ជនសង្ស័យច្បាស់ច្បាស់ថា នេះជាលើកទី1ហើយដែលមានការឈឺចាប់បំផុតសម្រាប់ជីវិតខ្ញុំពេលនេះសមត្ថកិច្ចក៏បានខំដុតដៃដុតជើងដែរដើម្បីតាមចាប់ឃាតករមកក្តន្ទាទោសតាមច្បាប់ដែរដោយឡែកខ្ញុំសូមពឹងបងប្អូនប្រជាពលរដ្ឋយើងបើសិនជាបានឃើញឃាតករដូចនៅក្នុងរូបនេះសូមជួយផ្ដល់ព័ត៌មានដល់សមត្ថកិច្ចដែលនៅជិតបំផុតឬផ្ដល់ព័ត៌មានមកកាន់ខ្ញុំបាទតាមរយៈលេខទូរស័ព្ទ 070 6 3ដង7 3ដងខ្ញុំនឹងជូនសាគុណនៅ ពេលចាប់បានជននេះមកទទួលទោសតាមច្បាប់សូមអូនទៅកាន់សុគតិភពចោះការងារដែលសេះសល់ទុកឲ្យសមត្ថកិច្ចនិងច្បាប់ដោះស្រាយចោះសូមប្រលឹងអូនកុំនៅវិលវល់ទៀតអីខ្ញុំសូមអរគុណថ្នាក់ដឹកនាំដែលបានយកចិត្តទុកដាក់និងជំរុញស្មារតីកងកម្លាំងក្នុងការស្វែងរកយុត្តិធម៌ឲ្យ គ្រួសារខ្ញុំ។ ចាមកទល់ពេលនេះសមត្ថកិច្ចមិនទាន់ចាប់បានឃាតករដែលសម្លាប់នារីកុងស៊ីគឺលោកស្រីចុងកាញ់យកមកផ្ដន់ទានទោសបាននៅឡើយទេមិនដឹងថារត់ទៅសំងំនៅទីណានោះឡើយប្រហែលជាអាចកិច្ចខ្លួនទៅស្រុកថៃផងក៏ថាបានប៉ុន្តែសមត្ថកិច្ចកំពុងតែដុតដៃដុតជើងខំយ៉ាងសកម្មមែនទែនដើម្បីស្វែងរកឃាតករ ហើយស្វាមីរបស់នារីរងគ្រោះក៏បានធ្វើការផុសដើម្បីឲ្យមហាជនបើសិនជា បានឃើញឃាតករដូច នៅក្នុងរូបនេះ សូមប្តឹងទៅសមត្ថកិច្ចឬមួយក៏តាក់ទងមកកាន់លេខទូរស័ព្ទដែលគាត់ដាក់ជូនបើសិនជាចាប់បានមេនោះគាត់នឹងជូនសាគុណដល់អ្នកដែលផ្ដល់ព័ត៌មានជូនដល់គាត់ ចាអរគុណច្រើនប្រិយមិត្តទាំងអស់គ្នាតេតងនៅព័ត៌មាននេះដែរក៏សូមបញ្ចប់តែត្រឹមនេះសូមចុច Subscribe និងរូបកណ្ដឹងដើម្បីទទួលបាននៅព័ត៌មានថ្មីៗជាបន្តទៀតសូមអរគុណសូមគោរពលា